រិមិត្តជាទីមេត្រី មានប្រពន្ធហើយទៅប្រចាំនឹងស្រីស្នេហ៍បបួលឡើងឡានជិះទម្លាក់ទឹកព្រែកទីបំផុត ខាងស្រីស្លាប់ឯខាងប្រុសទៅធ្វើរឿងនេះថែមទៀតខេត្តកោះកុងថ្មីថ្មីនេះមានរឿងភ្ញាក់ផ្អើលដែលបានចែកចាយនៅរឿងរ៉ាវស្វាមី បានសម្លាប់នារីម្នាក់ធ្វើឲ្យ បង្កជា ប្រធានបទសារជាថ្មីនៅលើបណ្ដាញសង្គមលើករណីឃាតកម្មជាថ្មី។ ដោយនៅវេលាម៉ោង7:50នាទីព្រឹកថ្ងៃទី2ខែកុម្ភៈឆ្នាំ2023អ្នកនេសាទបានប្រទះឃើញបុរសម្នាក់ចងកបញ្ចប់ជីវិតនៅជាប់នឹងដើមកងកាងនិងបានឃើញមនុស្សស្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្ត Camry Balance Series ឆ្នាំ2002ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ2 AH6044 នៅចំណុចព្រែកចាំលុងភូមិតាចាច់ខំទួលគគីស្រុកមណ្ឌលសីមាខេត្តកោះកុង សមត្ថកិច្ចបានចុះទៅពិនិត្យនិងស្រាវជ្រាវទើបដឹងថាគឺជាករណីឃាតកម្មដោយខ្ទប់ច្រមុះខាងស្រីឲ្យស្លាប់ហើយបើកឡានទម្លាក់ទឹកប្រេកក្នុងបំណងសម្លាប់ខ្លួនតែចៃដន្យជនបង្កមិនស្លាប់ក៏ទៅចងកបញ្ចប់ជីវិតចានេះគឺជារឿងរ៉ាវឃាតកម្មថ្មី មួយទៀតហើយដែលដោយសារតែភ្លើងប្រច័ណ្ឌខាងប្តីក៏បានខ្ទប់ច្រមុះភរិយាឲ្យស្លាប់ហើយក៏បើកឡានទម្លាក់ទឹកប្រេងដែលបើកឡាននោះក្នុងនោះ